ពីមុនទេណាហើយចិត្តអញ្ចឹងអញ្ចឹងសួរថាល្អទេអត់ល្អទេអញ្ចឹងទ្រង់ទ្រីដែលមើលបនពិតប្រកបមិនអាចឃើញដោយភ្នែកបានទេបនឬបាប គឺត្រូវពិនិត្យទៅលើផ្លូវចិត្តអញ្ចឹងគ្មានអ្នកណាម្នាក់ដឹងជាងខ្លួនយើងឡើយទោះបីគេសរសើរទាំងអ្នកបងល្អណា ធ្វើបននឹងល្អណាប៉ុន្តែល្អមិនល្អមើលខ្លួនឯង ញាតិញោមខ្លះហ្នឹងឃើញអាត្មាទេសនាយូរហើយគាត់មកសួរថាដឹកគុណសួរដូចឆោតដឹកគុណនៅចេះខឹងដែរអាត្មាថាញោមអាត្មាមិនសូវចេះខឹងទេចេះតងោត្រូវត្រង់ហ្មងហ៎អីចុះវាគ្មានអីជាងអាត្រង់នឹងទៀតពីព្រោះអ្វីអ្នកដែលលែងចេះខឹងណាទល់តែព្រះអនាគារ ត្រឹមសោតាក៏នៅមានខ្លះសកតិក៏នៅមានខ្លះហើយចុះយើងបធុជជនញុកហ្នឹងទៅកុហកគេថាអត់ខឹងមិនកើតមែនឬមែនហ្នឹងហើយអញ្ចឹងបានថាញាតិញោមបើកាលណាស្គាល់ធัวបន្តិចម្ដងបន្តិចម្ដងអ្នកណាបោកប្រាស់យើងលែងបានណាហ្នឹងហើយព្រោះញាតិញោមនៅខឹងកាលណាឈប់ខឹងឈប់អីកុំមកកុហកអីនោះហ្នឹងហើយហូចមិនបាច់បញ្ចោខ្ញុំខ្ញុំឈប់ចូលកុំមកនិយាយអួតអីនោះ ហ្នឹងហើយពីព្រោះធម៌ហ្នឹងវាជឿវាវាវាគូគ្នា បើគេបញ្ចូលឈប់ចូលវាទល់តែឈប់ខឹងនឹងគេប្រអាប់បើញាតញោមឈប់ខឹងនឹងគេនិយាយដើមឈប់អន់ចិត្តនឹងគេជេរអានឹងគេបញ្ចូលកលែងចូលដែរព្រោះវាគូគ្នាយល់ទេយល់ទេញាតញោមអ្នកស្រុកដីឥដ្ឋអូអ្នកស្វាយគៀនស្វាយហ្នឹងហ្នឹងចឹង អឥឡូវថ្មបញ្យលធួដែលព្រះអង្គលើកឡើងនឹងទៀតហេតុអីបានជាព្រះអង្គថា បើព្រាមយល់ថាឲ្យតែអ្នកធ្វើបុណ្យសុទ្ធតែកើតឋានសួគ៌តថាគតមិនឯកភាពទេ ពីព្រោះអ្វី ពីព្រោះអ្នកធ្វើបុណ្យមិនប្រកាសថាបុណ្យរហូតវាមានអពេលខឹងវាមានអពេលស្អប់វាមានអពេលចំណែនស្មានអ្នកកសាងវត្តនឹងសើកើតឋានសួគ៌ឯងកសាងវត្តឆ្លោះគ្នាពេញទៅវត្តក៏មានមែនមែន នឹងហើយបើញាតញោមឆ្លោះគ្នាលំមបើអាចារ្យឲ្យលោកឆ្លោះគ្នាមិនដឹងពីណាដោះស្រាយគាត់នឹងហើយប្តឹងគេប្តឹងឯងមាននៅនៅខេត្តមួយនោះអាត្មាមិនថាណាតែនាំលោកដឹងខ្លួនលោកនឹងមានតួនាទីជាមន្ត្រីសង្ឃទៀតឆ្លោះគ្នាដល់តែឆ្លោះគ្នាទៅប្តឹងចវាយខេត្តដល់ប្តឹងចវាយខេត្តចវាយកាត់ទៅថ្វាយអង្គមខ្រិតដឹកគុណហើយដឹកគុណគាត់ថាអញ្ចឹងហ្នឹង កណានេះធ្វើការមន្ត្រីរាជការកំពុងតែប្រជែងគ្នាពិបាកចិត្តចង់ឲ្យទៅស្ដាប់ធួយវត្តដើម្បីឲ្យវាបាត់ទុកខ្លះដើម្បីឲ្យដឹកគុណជួយខៃលោវាឈួតទៅកណានេះហើយបើដឹកគុណមកប្តឹងកណាដែរកណាទៅប្រាប់ពីណាទៀតកណាទៅសួរនរណាទៀតកណាគិតថាដឹកគុណទៅបួសនឹងបានសុខណាគិតថាវាមានទុកគេចង់ទៅសួរដឹកគុណម្ដងហើយបើដឹកគុណមកប្តឹងកណាចឹងមែនទេខ្មាស់គេទេនិយាយចឹង ហ្នឹងហើយពីព្រោះយើងជាអ្នកដើរតួសម្របសម្រួល អ្នកដើរតួដោះស្រាយសេចក្តីទុក្ខអញ្ចឹងមិនមែននៅលើសម្បកទេ អ្នកខ្លះនឹងមើលងាយព្រះពុទ្ធសាសនាដោយរូបភាពឃើញប្រសង់ភិក្ខុសាមណេរធ្វើមិនសមរម្យដូនជីអាចារ្យធ្វើមិនសមរម្យកុំៃថាពុទ្ធសាសនាមិនល្អកុំឡើយញាតិញោមណា ពុទ្ធសាសនាគឺជាការត្រាស់ដឹងរបស់ព្រះពុទ្ធគឺជាមេគាដឹកនាំសត្វលោកទៅរកសេចក្តីសុខរីឯអ្នកកាន់ក្តីវត្តអារាមក្តី វាគ្រាន់តែជាសមាជិកគ្រាន់តែជាបរិខាហើយសម័យណាក៏វាមានមនុស្សល្អមនុស្សអាក្រក់ដែរប្រសិនបើអ្នកចូលមកកាន់ពុទ្ធសាសនាសិតតែល្អនោះវាមិនចាំបាច់ដើរទេសទៀតទេអ្នកដែលចាំបាច់ដើរទេសវាមកពីនាងអ្នកខូចឡើយនោះណា ប្រពុតក៏មិនបាច់សំដែងធัวច្រើនពេកដែរព្រះធัวរបស់ព្រះសម្មាសម្ពុទ្ធប្រៀបដូចជាផ្លូវយើងដូចជាអ្នកដើរផ្លូវឆ្ងាយ ពេលដែលយើងវង្វេងផ្លូវមិនមែនទោសរបស់ផ្លូវទេ គឺជាទោសរបស់យើងដែលយើងភ្លេចផ្លូវឬក៏យើងមិនដើរតាមផ្លូវផ្លូវនៅតែជាផ្លូវអរិយមគ្គអង្គ8ដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅតែល្អសម្មាទិដ្ឋិសម្មាសង្កប្បៈមានដែរដូរណាមានដែរដូរដែរ សិល5មានដែលដូរទេឧបោសថមានដែលដូរទេអត់ដូរទេនេះការយល់ត្រូវការត្រេះរិះត្រូវការងារត្រូវសម្ដីត្រូវព្យាយាមត្រូវចិញ្ចឹមជីវិតត្រូវរលឹកត្រូវនិងការតម្កល់ចិត្តឲ្យនឹងត្រូវនៅតែជាផ្លូវដ៏ដែលអត់មានខូចដោយសារអ្នកធ្វើខុសទេដូចផ្លូវចឹងមិនមែនផ្លូវខូចដោយសារអ្នកវែងផ្លូវទេប៉ុន្តែអ្នកវង្វេងផ្លូវទៅតើជាអ្នកមានទោសដោយខ្លួន ដោយខ្លួនឯងព្រះអង្គឧទាហរណ៍ម្យ៉ាងទៀតនៅផ្លូវដាច់ស្រយាលមួយមានស្រះទឹកដ៏ត្រជាក់អ្នកដើរនឹងចេះតែល្អូធូរក្តៅណាស់ស្រេកទឹកណាស់តែមិនព្រមចុះទៅដងទឹកផឹកមិនព្រមចុះទៅដងទឹកផឹកហើយនៅតែត្អូញថាក្តៅណាស់ស្រេកទឹកណាស់ប្រងថានោះមិនមែនជាទោសរបស់ស្រះឡើយគឺជាទោសរបស់អ្នកនោះឯងយ៉ាងណាមិញអ្នកដែលតាំងខ្លួនជាពុទ្ធបរិស័ទហើយមិនប្រព្រឹត្តតាមធម៌ ហើយក៏វាអត់បានសេចក្តីសុខមិនមែនជាទោសរបស់ព្រះធម៌ទេគឺជាទោសរបស់អ្នកមិនព្រមប្រព្រឹត្តតាមមែនឬមិនមែនញាតិញោមណាហ្នឹងអាពិតប្រកបណាស់សពថ្ងៃញាតិញោមពុទ្ធសាសនានៅឆាកអន្តរជាតិកំពុងតែមានមុខមាត់សម្បើមតាមដែលអាត្មាដើរ នៅអាមេរិកខាងត្បូង នៅប្រទេសអង់គ្លេសនៅអូស្ត្រាលីប្រទេសដែលគេរីកចម្រើនហើយកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សពីព្រោះអីពីព្រោះគេសិតតែជាអ្នកយល់វិទ្យាសាស្ត្រនឹងច្រើនទល់តែគេបានសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធគេយកទៅប្រតិបត្តិវាឃើញលទ្ធផលនឹងចឹងរហូតដល់គេថាឲ្យយើងយើងនៅអាស៊ីយើងនេះ គេមកគេឃើញវត្តច្រើនគេឃើញអីច្រើនគេថាឲ្យយើងគេថា អ្នកនៅអាស៊ីភាគច្រើន កាន់ពុទ្ធសាសនាបានតែសម្បកណាគេថាអញ្ចឹងបានសម្បកទ្រង់ទ្រីល្អណាស់តែការប្រតិបត្តិខាង ក្នុងមិនសូវសមសម្បូរហ្នឹងហើយ ណាមិនសូវសម្បូររហូតដល់ខ្មែរយើងនាំគ្នានិយាយថាម៉េចកាន់ពុទ្ធសាសនាយើងកាន់ដល់ទៅ80ឬក៏90%ណា90ឬ80%ប៉ុន្តែសង្គមយើង មានមនុស្សចិត្តអាក្រក់ច្រើន អាចមានអ្នកលួចបន្ទោសប្រពុទ្ធសាសនាទៀតផងចឹងបានមកចង់ពន្យល់ថាតើអ្វីជាប្រពុទ្ធសាសនា ឬក៏គេសួរថាតើព្រះពុទ្ធសាសនាជួយអ្វីខ្លះដល់សង្គមញាតិញោមពុទ្ធបរិស័ទទាំងឡាយព្រះពុទ្ធសាសនាគឺព្រះធម៌ព្រះធម៌គឺជាមេគាសម្រាប់ប្រតិបត្តិមិនមែនជាវត្ថុមានវិញ្ញាណទេព្រះពុទ្ធសាសនាមិនមែនជាវត្ថុមានវិញ្ញាណទេ តែជាផែនទីសម្រាប់យើងដើរព្រះធម៌មិនខុសពីឆាតឡើយព្រះអង្គសម្ដែងថាធម្មោហវេរកតេធម្មចារឹងធម្មោសច្ចនោសុខមាវហាតេ ធัวរមែងរក្សាអ្នកប្រព្រឹត្តធัวធัวមិនអាចទៅរក្សាអ្នកមិនប្រព្រឹត្តធัวទេ ដូចឆាត់ចឹងឆាត់វានឹងបាំងឲ្យយើងឈប់ក្តៅដោយសារយើងកាន់ឆាត់បាំងប្រសិនបើយើងមិនបានចំណាយដៃមួយទៅកាន់ឆាត់បាំងផងសួរថាឆាត់ហ្នឹងឯងចេះដើរមកបាំងឲ្យយើងបាំងកើតទេបាំងកើតទេអាហារជារបស់ សម្រាប់ធ្វើឲ្យយើងបាត់ឃ្លាន ក៏ប៉ុន្តែបើយើងមិនចំណាយកម្លាំងដើម្បីដួសអាហារមកទំពាបរិភោគទេសួរថាយើងបាត់ឃ្លានដែរឬទេមិនបាត់ទេមិនបាត់ទេអញ្ចឹងមុននឹងអាត្មាឆ្លើយតបទៅអ្នកសួរថាតើព្រះពុទ្ធសាសនាជួយអ្វីដល់សង្គមខ្លះអាត្មាសូមសួរមួយសំណួរទៅវិញសិនមុននឹងឲ្យចម្លើយថាតើបណ្ដាធัว84000ប្រធមខណ្ឌតើសង្គមយើងមានប៉ុន្មានខយកមកប្រតិបត្តិក្នុងជីវិតក្នុងម្នាក់ម្នាក់មានធัวប៉ុន្មានខដែលយកមកប្រតិបត្តិក្នុងជីវិត ខ្លះអត់ទាំងមានមួយផងហើយឲ្យពធជួយមិនជួយកើតទេជួយកើតទេពុទ្ធធោមហាវេជោព្រះពុទ្ធគឺជាមហាពេទ្យធម្មោឱសថោព្រះធម៌គឺជាឱសថព្រះធម៌គឺពុទ្ធសាសនានឹងឯងអញ្ចឹងមុននឹងយើង ចង់ដឹងប្រសិទ្ធភាព របស់ថ្នាំឧទាហរណ៍ថាគ្រូពេទ្យឲ្យថ្នាំយើងមកហើយ យើងសួរថាតើឆ្នាំនឹងពូកែទេឆ្នាំនឹងស័ក្តិសិទ្ធទេតើឆ្នាំនឹងអាចជួយអ្វីដល់ខ្ញុំចម្លើយឲ្យមិនតាន់បានទេយើងប្រើសិនយើងលេបសិនអញ្ចឹងគ្រូពេទ្យត្រូវសួរថាដែលអ្នកឯងមិនព្រមជាពីជំងឺសោះនេះសួរថាតើអ្នកបានលេបថ្នាំតាមសម្បត្តិថ្នាំដែលយើងឲ្យដែរឬទេថាអត់បានលេបផង បើមិនបានលេបពេទ្យទេវតាក៏ជួយមិនមិនបានដែរដូច្នេះ ញាតិញោមពុទ្ធបរិស័ទទាំងឡាយជាគ្រោះអកុសលយើងមានឈ្មោះថាសាសនារបស់រដ្ឋប្រទេសជិតខាងយើងគេអត់តន់ដាក់ឈ្មោះសាសនានេះជាសាសនារបស់រដ្ឋទេ តែគេមានការអប់រំតាំងពីក្មេងក្មេងតាមសាលារៀននឹងយើងគំបីលោកគ្រូអ្នកគ្រូតាមសាលាអត់ទាំងចេះសូត្រនមោតសៈផងនិយាយដើមគ្រូគ្រូតិចអាត្មាទៅលង្កា ទៅភូមាទៅថៃគឺគេស្គាល់ប្រសងតាំងពីតូចឃើញប្រសងគេត្រូវធ្វើម៉េចគេដឹងតាំងពីតូចអាត្មាទៅយកញោមទៅមើលមកពីថៃនេះសំបីនាងក្រមុំសវឹងដើរមកត្រេតត្រេតត្រេតត្រេតខណៈឃើញលោកអូឡុងភីឡុងភីលើកតែសាពះអញ្ចឹងខណៈអ្នកសវឹងស្រាក៏វាចេះសាពះដែរទៅភូមិមាចឹងដែរក្រណអ្នកបោះប្រគុណក្រណឃើញអាត្មាដើរចូលប្រគុណវាសំពះឲ្យចូលប្រគុណ តែបើអ្នកធ្វើការស្រុកខ្មែរមានសឡុតឲ្យអាត្មាប្រហែលដងអាត្មាថាអញ្ចឹងពេលអាត្មាទៅធ្វើប៉ាសពតនៅក្រសួងការបរទេសឯក្រសួងអីហ្នឹងក្រសួងការបរទេសអញ្ចឹងឡើយធ្វើប៉ាសពតពេលដែលថតរូបអាត្មាទៅអង្គុយអញ្ចឹងគេប្រាប់ឲ្យងើបហើយឲ្យផ្អៀងហ្នឹងស្រែកមើលតែស្រែកឲ្យទេសកអញ្ចឹងស្រែកឲ្យអាត្មាងើបតិចមកទៅងើបកុំងើបអត់តិចហើយបាន ញោមស្រីម្នាក់គាត់នៅចិត្តហ្នឹងហេចុះមិនក៏ស្រែកឲ្យលោកចឹងអីក្រែកមកទៀតចុះលោកមិននេះសាសនារបស់រដ្ឋគួរឲ្យខ្មាស់គេណាញាតិញោមអ្នកធ្វើការរដ្ឋគ្មានសិលធម៌នៅក្នុងខ្លួនអីបន្តិចអាត្មាថាអ្នកខ្លះទេមិនមែនថាទាំងអស់ទេប៉ុន្តែវាអញ្ចឹងវាជួបញឹកណាស់ណាជួបញឹកណាស់ប៉ុន្តែអាត្មាទៅប្រទេសគេគេដែលកាន់ពុទ្ធសាសនា ដូចយើងដែរឃើញប្រសង់គេឲ្យអតិភិបប្រសង់ឡានអាត្មាទៅមកពីថៃ តាហ៊ានតាក់ស៊ីណាឬក៏ឡានណាដាក់លោកនៅក្រោយប៉លិសផាកអាត្មាដឹកញោមមកវិញអាទូរិសតូចល្មមម្ងទៀតលោកសុំជិះក្រោយឲ្យញោមមកជិះមុខហ្នឹងគាត់ថាមិនបានជាដាច់ខាតតែប៉លិសឃើញប៉លិសចាប់គឺត្រូវឲ្យប្រសងមកមុខហើយយើងមើលតាមឡានតាក់ស៊ីយើងចង់លោកតោងពីក្រោយអាមិនអាម៉ាជិះលើតំបូលមិនក៏ជិះទៅហើយយាយយាយខ្លះឲ្យតែអញបានជិះកាប៊ីនមិនបាច់តែក្មេងៗយាយយាយក៏រត់តែកន្លែងសំណុកដូចគ្នាមិនដែរឲ្យលោកថាអញ្ចឹងចុះ ពួកអាមាឃើញព្រះអង្គគ្រប់អង្គដែរឃើញទេឃើញទេឃើញសង្សារធ្លាប់ទៀតផងហ្នឹងហើយទៅតាមពេទ្យទៅតាមពេទ្យក្នុងមន្ទីរពេទ្យមួយមួយគេគេធ្វើសាឡុងស្អាតស្អាតគេដាក់ទីកន្លែងគង់របស់ព្រះសង្ឃព្រះសង្ឃអត់ហ៊ានទៅអង្គុយទេគ្រប់ពេទ្យទាំងអស់ហ្នឹងហើយអាត្មាចូលពេទ្យស្រុកខ្មែរចិត្តងាប់ហើយ និយាយខ្លាចគ្នាអីរហងៃញាតិញោមអាត្មាធ្លាប់ឈឺធ្លាប់វះចេញច្បាប់មួយគឺថាមិនឲ្យយកលុយពីប្រសងប៉ិនគេយកឲ្យដាក់អាកន្លែងប្រសងយកអាកន្លែងក្បែរពុកនិយាយពីបន្ទប់នឹងមិនដឹងប្រហែលខែទេយ៉ាងមិនដែរបោះទេដើរទៅអាអ្នកឈឺក៏ឈឺដែរទុកឲ្យកន្លែងលោក កាលដែលអាត្មាចូល សាសនារបស់រដ្ឋអាត្មាទៅប្រទេសគេអាត្មាមិនហ៊ាននិយាយពាក្យថាសាសនារបស់រដ្ឋទេដែលអាត្មានិយាយនេះ មិនដឹងថាទូត្អូនប្រាប់អ្នកណាទេប៉ុន្តែយើងមើលសួរថាតើសិលធម៌បែបអ្នកកាន់ពុទ្ធសាសនាយើងបានជ្រាបប៉ុណ្ណាអញ្ចឹងលទ្ធផលវាឲ្យសមទៅនឹងអ្វីដែលយើងអត់ខ្វល់ខ្វាយនឹងណាបើយើងយកចិត្តទុកដាក់គោរពតាមអវាទរបស់ព្រះអង្គលទ្ធផលក៏យើងបានមកវិញនៅសុជីវធម៌និងសិលធម៌គួរឲ្យជាទីស្រឡាញ់ដែរតែបើយើងប្រងើយកន្តើយឆ្លើយអញ្ចឹងលទ្ធផលវាអញ្ចឹង លទ្ធផលអញ្ចឹងកូនមិនដឹងម៉ែឪសិស្សមិនដឹងគ្រូអញ្ចឹងឯងនៅក្នុងលោកនេះអ្នក ដែលនិយាយពីការគោរពនិងកតញ្ញូតាធម៌គ្មាននរណាពូកែនិយាយជាងព្រះសម្មាសម្ពុទ្ធទេពីព្រោះអ្វីនៅក្នុងសាសនាដទៃដ៏ច្រើនគេឲ្យអរគុណព្រះលើមេឃតែប្រពុតប្រាប់ចង្អុលច្បាស់ថាឪពុកម្ដាយគឺជាព្រះដើមឃើញទេតួនាទីដែលត្រូវធ្វើ គឺឪពុកម្ដាយ អ្នកណាបានបំរើពុកម្ដាយឈ្មោះថាបំរើព្រះអរហន្តនិងព្រះសម្មាសម្ពុទ្ធព្រះអង្គចង្អុលបង្ហាញយ៉ាងច្បាស់ពីព្រោះព្រះអង្គជាមនុស្សស្គាល់សេចក្តីទុក្ខរបស់មនុស្សស្គាល់ថាមនុស្សចង់បានអីនឹងបេះដូងមនុស្សទៅដឹងថាមនុស្សចង់បានអីនឹងតែបើព្រះលើមេឃមិនដឹងថាមនុស្សកាត់ទុកអីទេមែនឬមែនញាតិញោមព្រះលើមេឃវាមិនតែចេះហៅបាយផងនោះមិនដឹងថាម៉ែឃ្លានបាយព្រះលើមេឃមានតែដឹងតែឈឺជង្គង់ផងនោះមិនដឹងថាមនុស្សឈឺជង្គង់ចង់បានអី អញ្ចឹងជារៀបជាធិមរណៈគឺប្រពុតជាអ្នកសម្ដែងញឹកញាប់ជាងគេ ហើយជាការសម្ដែងយ៉ាងទូលំទូលាយហ្នឹងហោសំបី តែរឿងឃ្លានហ្នឹងអញ្ចឹងបានអាត្មាមកមិញអាសុកចិត្តអង្គុយចាំវិញ្ញាណយមពិសាបាយសិនហ្នឹងពីព្រោះប្រងសម្ដែងមកនឹកឃើញពេលវិញ្ញាណយមកំពុងពិសាបាយមកអង្គុយក្នុងមិញហ្នឹងអាត្មាអត់មានញ៉ាំងចិត្តឲ្យអន់ចិត្តទេអញមកមិនក៏ខុសមកអត់អត់បានញ៉ាំងចិត្តឲ្យកើតអញ្ចឹងទេអាត្មាគិតថាប្រសិនបើឃ្លានស្ដាប់ធម៌មិនស្រួលទេមែនឬមែន នៅពេលមួយព្រះអង្គទៅសម្ដែងធัวព្រះអង្គយល់រឿងហ្នឹងនៅពេលដែលព្រះអង្គសម្ដែងធัวហើយបរោះម្នាក់ក៏អត់តន់មកទេគាត់ជាប់ដេញគោអត់តន់សម្ដែងធัวចាំបរោះនឹងមកពេលបរោះនឹងមកព្រះអង្គសួរថាមានអាហារនៅសេសសល់ទេនៅនេះសេសសល់ឲ្យបរោះនឹងពិសាសិនគាត់ពិសាហើយទៅវាបាត់ឃ្លានទៅព្រះអង្គចាប់សម្ដែងធัวដល់សម្ដែងធัวទៅ បរោះនឹងបានសម្រេចធัวពីព្រោះថាបើវាកាពះកំពុងតែញួរកំពុងតែហេវណាកំពុងតែឃ្លានស្ដាប់ធัวកើតទេ ពិបាកស្ដាប់មែនទេញាតិញោមឥឡូវមកសួរមើលញាតិញោមទាំងអស់គ្នាបើអត់បាយ3ថ្ងៃហើយអាត្មាមកទេនឹងអង្គុយស្ដាប់ខាងនេះកុំថាលោកឯងមកត្រឹមប៉ុណ្ណឹងចុះពីលើមេឃមកឯងស្ដាប់ផងមែនឬមែននឹងហើយយើងអាត្មា គិតថាឲ្យញាតិញោមមិញញាតិញោមទៅឲ្យយោបល់ទាំងបញ្ញាប់ឲ្យញាតិញោមស្រោតស្រោតដាច់មកកណាត់សិនក៏ដាច់បញ្ញាប់ទេមកថាអត់ទេទុកឲ្យកាត់ពិសាឲ្យស្រួលទៅអាត្មាទេក៏ស្រួលមែនមែន ហ្នឹងហើយដល់ពេលដល់ពេលព្រះអង្គនិមន្តត្រឡប់ទៅវិញភិក្ខុលើកទោសព្រះអង្គមើលព្រះអង្គគុណធម៌ព្រះអង្គខ្ពង់ខ្ពស់យ៉ាងនេះស្រាប់តែព្រះអង្គមកចាត់ចែងអាហារឲ្យបរោះហ្នឹងព្រះអង្គចាត់ចែងតែម្ដងនឹងគាត់ព្រះអង្គចាត់ចែងហ្នឹងគឺដើម្បីសម្ដែងធម៌ទេមិនមែនជាការផ្គប់គុណទេបានព្រះអង្គសម្ដែងថាជីខេឆាបរមារោគារោគឃ្លានគឺជារោគដ៏ចំណានគឺជារោគដ៏ក្រៃលែងបំផុតព្យាបាលចេះជារះនោះជាបានអំផ្លេតឥឡូវជាអំផ្លេត ថ្ងៃទៅឈឺទៀតឡើយមែនអត់នឹងដាក់មិញហ្នឹងជាមកសទុះជាមួយថ្ងៃត្រង់ឈឺទៀតល្ងាចឈឺទៀតស្អែកឈឺទៀតបើឈឺជំងឺជំងឺនេះជំងឺនោះគេព្យាបាលទៅអាចជាដាច់ឈឺកាពះឈឺពោះវៀនអីអាចជាដាច់ហ្នឹងឈឺសួតឈឺអីវាធ្ងន់មែនប៉ុន្តែបើជាជាដាច់តែបើរោគឃ្លាននេះជាបានត្រឹម3 4ម៉ោងអស់មែនឬមែន ហ្នឹងជីខេឆាបរមារោគារោគឃ្លានគឺជារោគយ៉ាងចំ ចំណានជារោគដ៏ក្រៃលែងសង្ខារាបរមាទុក្ខា សង្ខារទាំងឡាយជាទុក្ខដ៏ក្រៃដ៏ក្រៃលែងគឺខណ្ឌនេះឯងសំដៅដល់ខណ្ឌនេះឯងរូបវេទនាសញ្ញាសង្ខារនេះគឺជាភរៈទុក្ខព្រោះការលំបាករក្សាឃើញទេតិចឈឺនេះតិចឈឺនោះតិចទៅត្រូវគេបៀតបៀនពិបាកណាស់ជីវិតណាស់ណាញាតិញោម ញាតិញោមស្មានរស់នឹងវាស្រួលជាងអ្នកងប់ណាស់ទៅហ្នឹងហើយណាអ្នកខ្លះទៅខ្ញុំបានរស់អត់ងប់សម័យពលពុទ្ធសំណាងសំណាងដឹងសំណាងអត់ទេពួកអ្នកងប់ហើយមិនដែលមកត្អូនឈឺជង្គង់ហ៎មែនអត់អ្នកស្លាប់ដែលមកត្អូនហ្នឹងហើយរស់ដែលមាន ប្រយោជន៍វាទល់តែរស់ដើម្បីធ្វើសេចក្តីល្អបើរស់មិនធ្វើល្អងាប់ឲ្យហើយល្អជាងនិយាយមែនណាមិននិយាយលេងទេ ហើយម្នាក់ម្នាក់ចង់បានសុខភាពល្អសុខភាពល្អក៏ដូចគ្នាចឹងដែរប្រសិនបើបានសុខភាពល្អហើយមិនធ្វើសេចក្តីល្អទេឈឺវិញទៅញាតិញោមដែលលើគេដើរឆក់ប្លន់នេះអ្នកដើរឆក់ប្លន់អ្នកឈឺដីកទេឬក៏អ្នកសុខភាពល្អអ្នកដើរឆក់ប្លន់គេណាណាជាមនុស្សឈឺដេកនឹងកន្ទែលឬក៏ជាមនុស្សសុខភាពល្អមនុស្សសុខភាពល្អអញ្ចឹងបើបានសុខភាពល្អសម្រាប់តែដើរឆក់ប្លន់គេដដែលឈឺវិញទៅ កើតអេតកើតថ្លើមកើតប្រមាត់អូដេកនៅកទេលហ្មងទៅវាអត់កើតបាបមែនមែនមែនអត់ហើយអ្នកទាំងបានរស់យូរសំណាងអត់ទេណារស់យូរខ្លះអត់សំណាងទេ មើលទៅរឿងទេវតតញាតិញោមទេវតតការដែលបួសដំបងល្អណាស់បានឈានអាចទៅលេងឋានទេវតាបានប្រព្រឹត្តល្អណាស់រហូតដល់ព្រះសម្មាសម្ពុទ្ធសរសើរថាទេវតតជាភិក្ខុគំរូដំបងណា បានតបួត10ឆ្នាំក្រោយ ដល់ទៅពេលបានគេសរសើរច្រើនឡើងច្រើនឡើងចង់ធ្វើព្រះម្ដងអញអញអញដូចលើសគេអស់តោះតែជាមួយព្រះមួយបើអត់ព្រះអញមកឃើញទេចង់សម្លាប់ព្រះសម្មាសម្ពុទ្ធធ្វើប្រពុតម្ដងក៏ពមៀលថ្មសម្លាប់ព្រះអង្គទៅបំបែកសង់ទៅញាតិញោមគួយជួយពិចារណាមើលព្រោះតែបាបអកុសលហ្នឹងទេវតាធ្លាក់រលក់ដល់សពថ្ងៃអត់តាន់រួចទេអត់តាន់រួចទេដល់ផែនដីនេះឆេះអស់បានទេវតារួច ប៉ុន្តែបើទេវតនឹងងាប់មុននឹងតែ4 5ឆ្នាំល្អអូយល្អមែនទេបើងាប់ពេលអាលោកធ្វើល្អណាណាលោកទៅព្រមអាលោកបាត់ដែរទៅកើតជាទេវតាខ្ពស់បាត់ដែរប៉ុន្តែចង្រៃអីមករស់ពី3ឆ្នាំទៀតនេះណា4 5ឆ្នាំទៀតមកកើតកំណត់អាក្រក់ចង់សម្លាប់ព្រះសម្មាសម្ពុទ្ធអាការរស់មកទៀតនឹងបានជីវិតនឹងឯងតែធ្វើឲ្យទេវតតធ្វើអាអាក្រក់នឹងចឹង អញ្ចឹងបានព្រះអង្គសម្ដែងនៅក្នុងប្រសូតមួយនិយាយពីរបស់ក្តៅព្រះអង្គថាអ្នកវិខទាំងឡាយបើអ្នកមានភ្នែកមើលតែរបស់មិនល្អជាទីកើតតម្រេកត្រេកតាអាលមើលរបស់អាភិះមើលរបស់មិនល្អអ្នកយកដែកក្តៅដែកនឹងយកទៅដុតឲ្យក្តៅហើយយកមកបុកភ្នែកនឹងឲ្យខ្វាក់អស់ទៅបងថាអញ្ចឹងណាហេតុអីពិខុពីព្រោះអ្វីពីព្រោះថាណែ ការដែលបុកភ្នែកឲ្យខ្វាក់វាគ្រាន់តែឈឺកាត់ទុកចិត្តស្លាប់ឬក៏ស្លាប់ប៉ុណ្ណោះតែมันជាហេតុឲ្យកើតនរកទេតែបើអ្នកមានភ្នែកសម្រាប់មើលរបស់មិនល្អអាមើលរបស់មិនល្អនឹងឯងជាហេតុឲ្យអ្នកធ្លាក់នរកតិចអញ្ចឹងដែរច្មោះអញ្ចឹងដែរដូចគ្នាដាតក៏ដូចគ្នាកាយក៏ដូចគ្នាចិត្តក៏អញ្ចឹងដែរបើអ្នកមានចិត្តគិតតែរឿងអាក្រក់គិតតែរឿងកុំគួនគិតតែរឿងជាបាតគិតតែរឿងលោភលន់អ្នកដេកលក់ហ្មងណាកុំឲ្យភ្ញាក់ដេកលក់រហូតតែហ្មងណា បងថាអញ្ចឹងព្រោះវាអត់ប្រយោជន៍វាបានតែបាបអកុអកុសលអាត្មានិយាយរឿងអីបានមកចូលរឿងហ្នឹងវាបែកអាហ្នឹងថាធัวបែកចឹងនិយាយអំពីកម្មបិញនោះប៉ុន្តែវាបែកតិចទៅអាត្មាបញ្យលថាពាក្យត្រង់របស់ព្រះសម្មាសម្ពុទ្ធប្រសិនបើអ្នកបានទទួលការពិតពីព្រះអង្គមិនមែនត្រឹមជ្រះថ្លាធម្មតាទេហើយមិនដឹងថាបានអីទៅអរគុណព្រះអង្គទេ ប៉ុន្តែអ្នកដែលចិត្តកអឺតកតុមជាមួយពុទ្ធនឹងមកពីមិនតស្គាល់ថាព្រះអង្គនឹងជាអ្វីតើព្រះអង្គឲ្យស្អីតាមពិតអ្នកដែលធំធំលើពិភពលោក គេបាន ទទួលស្គាល់ព្រះអង្គយូរណាស់ហើយសពថ្ងៃអង្គការសហប្រជាជាតិបានទុកថ្ងៃវិសាខបូជាចាត់ទុកថាជាថ្ងៃសន្តិភាព សម្រាប់លោកសម្រាប់ពិភពលោកសាសនាដតីអត់បានឈ្មោះនឹងទេណាញាតិញោមតែថ្ងៃវិសាខបូជាអង្គការសហប្រជាជាតិបានបញ្ជាក់ថាជាថ្ងៃ សន្តិភាពពិភពលោក កំពូលអ្នកវិទ្យាសាស្ត្រលោក Einstein បេដាវិទ្យាសាស្ត្រក្នុងសតវត្សទី20ជាអ្នករករូបមន្តឃើញបរមាណូមុនគេ នៅពេលដែលនិយាយពីសាសនាគាត់និយាយថាបើក្នុងលក្ខណៈបង្រួបបង្រួមគ្នាបានទល់តែសាសនាណានិយាយកុំអោយខុសពីច្បាប់ធម្មជាតិតាមយោបល់គាត់គឺគាត់ចង់ណែនាំថាមាន តែព្រះពុទ្ធសាសនាឃើញទេនឹងបេដាវិទ្យាសាស្ត្រ អញ្ចឹងបានជា នៅបរទេសសពថ្ងៃនៅអង់គ្លេសនៅអង់គ្លេសជនជាតិអង់គ្លេសបានលះបង់សាសនាដើមរបស់គេ ពាក់កណ្ដាលសពថ្ងៃណានឹងបានលះបង់ចោលសាសនាដើមរបស់គេ ពាក់កណ្ដាលក្នុងចំនួនពាក់កណ្ដាលនឹងខ្លះក៏នៅ ទំនេរអត់តន់កាន់សាសនាណាតែបើងាករស់សាសនាវិញគឺមានតែមកពុទ្ធសាសនាទេ នឹងមានមជ្ឈមណ្ឌលពុទ្ធសាសនារាប់រយកន្លែងនៅប្រទេសអង់គ្លេសសប្តាហ៍ថ្ងៃនៅអាមេរិកខាងត្បូងមានមជ្ឈមណ្ឌលពុទ្ធសាសនាជាង2000កន្លែងរីកយ៉ាងរហ័សជាទីបំផុតពីព្រោះអ្វីពីព្រោះគេកាន់គេអត់មានប្រពៃណីទេ គឺគេចូលមកសិក្សាតែម្ដង គេពិសោធន៍បាន ហើយ អ្នកដែលយល់នឹងឯងយល់ពាក្យហ្នឹងទៅបញ្យល់គ្នាបន្តទៅទៀតហ្នឹងហើយគេសិក្សាចាប់បាច់គឺគេសិក្សាចំចំអរិយសច្ចធម៌មក ហើយគេប្រៀបជាមួយវិទ្យាសាស្ត្រវា logic ណាពាក្យរបស់ព្រះពុទ្ធគឺมันអាចបដិសេធបានដូច្នេះនៅក្នុងពិភពលោកទាំងមូលនេះនៅក្នុងកណ្ដាប់ដៃព្រះអង្គដូចព្រះអង្គនឹងបានទីបំផុតអ្នកវិទ្យាសាស្ត្រត្រូវមកជ្រកក្រោមអវាទរបស់ព្រះអង្គនឹងចឹងហើយអ្នកទាំងអស់នោះថ្លែងថាមិនដឹងថាបានអីអរគុណព្រះសម្មាសម្ពុទ្ធទេ តែវាខុសគ្នាពីការដែលយើងគោរពត្រឹមតែតាមប្រពៃណីញាតិញោម យើងច្រើនគ្នាច្រើនគោរពតាមប្រពៃនេះក៏ជាការល្អមួយដែរតែវាមិនចូលដល់ជំរឿមិនយល់គុណតម្លៃប្រពុតដូចដែលយល់ធម៌របស់ព្រះអង្គទេព្រះអង្គសម្ដែងថាយោធម្មង្បសតិសោមង្បសតិអ្នកណាឃើញធัวទើបឃើញតថាគតអ្នកណាឃើញតថាគតលុះតែបានឃើញធัวបើមិនដូច្នោះទេយើងទុកប្រពុតស្មើនឹងអ្នកតាមម្ដុំប៉ុណ្ណោះញាតិញោមដែលទៅវត្ត យ៉ាងច្រើនទៅអុជធូបសុំសេចក្តីសុខពីព្រះសម្មាសម្ពុទ្ធជាងកាលមិនទុកចិត្តព្រះអង្គទេខ្លាចព្រះអង្គឲ្យសុខមិនអស់ចិត្តទៅសែនអ្នកតាទៀតដើម្បីសុំជំនួយ ពីអ្នកតាទៀតអញ្ចឹងក្នុងចិត្តរបស់យើងគោរពប្រពុតស្មើនឹងអ្នកតាមែនឬមែនញាតិញោមមែនញាតិញោមញាតិញោមអ្នកដីឥតតើភ្ជញ្ជាអ្នកណាដែលប្រពុតបង្រៀនយើងឲ្យយើងទៅសុំសេចក្តីសុខពីព្រះអង្គ ព្រះអង្គបង្រៀនថាសេចក្តីសុខឬសេចក្តីទុក្ខកើតពីខ្លួនឯងព្រះអង្គសម្ដែងចឹងថា អត្តនាវកតាំងបាបាំងបុគ្គលធ្វើបាបដោយខ្លួនឯងអត្តនាវសង្កលិសតិគឺរមែងសៅមងដោយខ្លួនឯងអត្តនាអកតាំងបាបាំងបើមិនធ្វើបាបដោយខ្លួនឯងអត្តនាវវិសុទ្ធតិរមែងបរិសុទ្ធដោយខ្លួនឯងសុទ្ធិអសុទ្ធិសេចក្តីបរិសុទ្ធទាំងបរិសុទ្ធបច្ចតាំងគឺអាស្រ័យទៅលើខ្លួនឯង ឯងអ្នកញោអញ្ញវិសោតយេអ្នកដតីណាមិនអាចញ៉ាំងដតីទៀតឲ្យបរិសុទ្ធបានទេនឹងពាក្យអញ្ចឹងអញ្ចឹងណាស្ដាប់ទៅញាតិញោមទុលទៅយកបញ្ញាយកមកគិត ក្រាន់តែពាក្យមួយអាត្មាធ្លាប់ទេប៉ុន្តែយល់វាមិនអស់ទឹកពី2 3ថ្ងៃនេះអាត្មាអង្គុយគិតម្ដងទៀតគ្រីព្រះអង្គអីក៏ចេះមែនណោះព្រះអង្គយើងណាព្រះអង្គយើងណាព្រះសម្មាសម្ពុទ្ធណាព្រះអង្គសម្ដែងថាចេះញាតិញោម មិនមកបញ្ចប់បន្តិចនិយាយវាមិនអស់រឿងដែលត្រូវនិយាយព្រះអង្គថាចេះបុគ្គលល្ងងដឹងខ្លួនថាល្ងងคล้ายជាអ្នកចេះបានខ្លះតែបុគ្គលណាល្ងងសង្កល់តែខ្លួនឯងចេះអានឹងទៅល្ងងមែនទេហេតុមកធ្លាប់ទេយូរហើយប៉ុន្តែយកមកគិតសារដើមវិញតើចំណុចសំខាន់នៃពាក្យនេះ នៅត្រង់ណាញាតិញោម ឆ្លើយទាំងអស់គ្នាមួយមើលញាតិញោមអត់ឆ្លើយញាតិញោមញាតិញោមអាស្មាហៅនឹងឲ្យលួយលក់អស់ទៅហ្នឹងហ្នឹងឥឡូវហ្នឹងអាត្មានិយាយមកប្រមាណហ្នឹងមិនចាំមិនភ្លេចចោលអស់ទៅប៉ុន្តែអាត្មាចង់ឲ្យចេះពាក្យចុងក្រោយមួយណាអាត្មានិយាយប្រមាណហ្នឹងភ្លេចក៏ភ្លេចទៅណាមិនបាច់ចាំក៏បានដែរ ប៉ុន្តែអាត្មាចង់ឲ្យចាំមកចុងក្រោយគេដែលព្រះអង្គសម្ដែងថាបុគ្គលល្ងងតែដឹងខ្លួនថាខ្លួនឯងល្ងងមានន័យថាคล้ายជាបណ្ឌិតបានខ្លះមានន័យថាបុគ្គលនឹងคล้ายជាបណ្ឌិតបានខ្លះក៏ប៉ុន្តែចំពោះបុគ្គលណាដែលល្ងងសម្គាល់ខ្លួនឯងថាចេះអានឹងល្ងងមែនអានឹងល្ងងមែនបដ ாய் ញាតិញោមសពថ្ងៃមានដឹងខ្លួនឯងល្ងងនៅ នេះអានឹងចេះហើយគឺចេះថងតែដឹងតែខ្លួនឯងល្ងងហ្នឹងហ្នឹងហើយប្រយោជន៍របស់វាយ៉ាងម៉េចទៀតដល់ដឹងថាល្ងងហើយយើងប្រកាសជាស្ដាប់អ្នកដទេតែបើយើងសម្គាល់ខ្លួនឯងថាចេះហើយយើងស្ដាប់គេទេអត់ទេអានឹងបានល្ងងមែនមែនមែនមែនហ្នឹងហើយអញ្ចឹងបើមិនចេះអីក៏ចេះថាកណាល្ងងឲ្យចេះដឹងថាកណាល្ងងប៉ុន្តែ តើធ្វើម៉េចកណាល្ងងវាប៉ុណ្ណឹងឯងកុំកុំអញ្ចឹងណាដឹងថាល្ងងគឺត្រូវតែព្យាយាមស្ដាប់ព្យាយាមគិតនេះឯងជាចំណុចដែលព្រះសម្មាសម្ពុទ្ធប្រងទ្រង់និយាយពួកអ្នកខ្លះអត់ទេណានិយាយដោយបេះដូងពិតអំបញ្ញមិញខាងមកដល់ឃើញប្រសងមុនទៅថ្មអស់សង្ឃឹមមិនដល់ទេសនារត់ចោលគ្នាអស់អញ្ចឹងដល់ពេលមុនមកវិញថ្មញញឹមថាអល្អណាស់ណា ល្អខ្ញុំគណៈសូមអនុមោទនាបុណ្យរបស់ព្រះអង្គគ្រប់អង្គមិនមែនបានន័យថាការមកស្ដាប់នេះ ជាអ្នកល្ងងទេណាមានន័យថាជាអ្នកចេះយល់តម្លៃព្រះធម៌បានជានិមន្តមកហើយមិនមែនបានន័យថាមិនចេះទេទេតែ4 5ភាសាឡើងទៅសុទ្ធតែចេះទេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គចង់បានអញ្ចឹងសូម្បីព្រះអង្គខ្លួនឯងក៏ព្រះអង្គស្ដាប់ដែរថ្ងៃមួយ ព្រះសោណៈនិមន្តទៅកល់ព្រះអង្គព្រះអង្គចេញមកខាងមុខគាត់ហើយបានឲ្យសោណៈសម្ដែងធម៌ព្រះអង្គគង់ស្ដាប់អស់ពី3រាត្រីសោណៈអ្នកសម្ដែងធម៌តថាគតចង់ស្ដាប់ណែពេលដែលចប់ទៅព្រះអង្គសាធុសាធុសាធុព្រះអង្គអព្រះអង្គអណាស់សាវកតថាគតចេះសម្ដែងធម៌ពីរោះណាស់ហើយសួរថាតើធម៌នឹងប្រពុតចេះទេចេះបញ្ញា របស់សាវកនៅក្នុងកណ្ដាប់ដៃព្រះអង្គទាំងអស់ ប៉ុន្តែព្រះអង្គចង់ដឹងថាសាវកព្រះអង្គមានកម្រិតប៉ុណ្ណាក្នុងការសម្ដែងធัวដល់តែសាវកសម្ដែងមកពីរោះព្រះអង្គត្រេកអរណាស់ព្រះអង្គមានបៃ ធុមាន10មានទានមយៈបុណ្យបុណ្យសម្រាប់ដោយការឲ្យទានសីលមយៈបុណ្យសម្រាប់ដោយការរក្សាសិលឬក៏ការពិចារណាសិលហើយនឹងភាវនាមយៈបុណ្យបុណ្យសម្រាប់ដោយការតាំងចិត្តស្ងប់ចម្រើនទាំងសេចក្តីស្ងប់ចម្រើនទាំងបញ្ញាវិយវចៈ សំដៅដល់ការជួយខ្នះខ្នែងអបជាយណៈសំដៅដល់ការគោរពណាគោរពអោនលំទោនចំពោះបុគ្គលឬក៏វត្ថុដល់ជាទីគោរពបតិទានការចែកបុណ្យបតានមោទនីត្រេកអរនឹងបុណ្យរបស់អ្នកដតីធម្មទេសនាការណែនាំឬក៏សម្ដែងប្រាប់ផ្លូវល្អផ្លូវអាក្រក់ដល់អ្នកដតីធម្មសវនៈការស្ដាប់ការស្ដាប់នឹងបុណ្យដែរ ហើយចុងបញ្ចប់ទិដ្ឋជុកម្មៈគឺការតម្រង់ទិដ្ឋិនឹងឲ្យត្រង់ហោបើសរុបមកវិញ មានតែ3ទេទាំង10ហ្នឹងណាណាពាក់ព័ន្ធនឹងអរិយាប័ត្រដូចជាការបំរើការគោរពពីនេះបញ្ចូលជាមួយសិលជាប្រភេទសិលសំដៅដល់ចរិយាសំដៅដល់ការប្រព្រឹត្តសមរម្យណាសមរម្យ ដល់ទៅបតិទានការចែកបុណ្យការឧទ្ទិសបុណ្យហើយនឹងបតានមោទនីរាប់បញ្ចូលជាមួយនឹងទានប្រភេទនៃការចែករំលែកដល់ទៅការសម្ដែងធัวនិងការស្ដាប់ធัวបញ្ចូលជាមួយនឹងភាវនាណាអញ្ចឹងហើយបានជាពេលខ្លះព្រះអង្គសម្ដែងបញ្ញកិរិយាវត្ថុមាន10ជួនកាលសម្ដែងមានតែ3ទេណាប៉ុន្តែ មួយមួយហ្នឹងវាចែកចេញទៅទៀនមាន3សិលមាន3ចឹងទៅហើយដល់ទៅភាវនា មាន3ទៀតហើយយកតិដ្ឋជកម្មៈមកដាក់គ្រប់ទាំងទៀនទាំងទៀនទាំងសិលទាំងភាវនាត្រូវមានការយល់ត្រូវទាំងបាទចឹងការសម្ដែងក៏ត្រូវការសមាធិការស្ដាប់ក៏ត្រូវការសមាធិការតាំងចិត្តមមតាំងចិត្តមមតាំងចិត្តស្ងប់ ក្នុងការស្ដាប់ទើបបានអានិសង្ឃណាអាត្មាចង់សូត្រស្មូតមួយឲ្យស្ដាប់បើរយស្រពន់ចុកដៃជើងគួរយើងថយទៅតម្រង់ខ្នងគុំនេះយាយគ្នា នំសៅមកអ្នកផងនឿយណាយអន្តរាយធំទៅកើតជាតិមុខល្ងឹតងងគួរថ្លង់គួរខ្វាក់ខ្វិនខ្វងនឹងអឺចាស់ចាស់គាត់សូត្រឲ្យស្ដាប់មុនទេសនាណាកាលណា ការសម្ដែងពធយើងមកលោឡាកើតជាតិក្រោយបានអានិសង្សកើតមកថ្លង់ផងគួរទៀត ហ្នឹងមែនទេណាមិនមែនបំភ័យទេណាញាតិញោមមិនមែនបំភ័យទេគឺមែនទេហេតុអីបានក្រាន់នៅលលោឡានិយាយគ្នាទៅកើតជាក្រោយទៅថ្លង់ថាវាបានមកពីពូជឲ្យគេថ្លង់ហ្នឹងណាឧទាហរណ៍ថាពេលនេះវេលានេះ អ្នកផងគឺកំពុងផ្ទៀងស្ដាប់ កំពុងតែផ្ទៀងស្ដាប់ហើយដល់ទៅស្រោយើងលោឡា មានន័យថាយើងរំខានយើងរំខានអ្នកស្ដាប់មិនឲ្យគេស្ដាប់ឮណា មិនឲ្យគេស្ដាប់ឮឬក៏ធ្វើឲ្យគេនឹងបែកសមាធិណាយើងនិយាយលោឡាទៅធ្វើឲ្យគេបែកសមាធិធ្វើឲ្យគេខាន បាន កាត់ប្រយោជន៍របស់គេនឹងឯងគឺជាហេតុដែលនាំឲ្យគួរថ្លង់មកពីអីថាមកពីយើង ផ្ដាល់ថ្លង់ឲ្យគេនឹងចឹងចឹងមិន សុំចិត្តលោកអាចារ្យខាងក្រៅអីឲ្យពោតិចតិច ណាឬក៏បើយល់ធัวមែនទេមិនបាច់ឲ្យពោក៏បានដែរណាញាតិញោមស្ដាប់ធัวយូរហើយជឿថាធ្វើប៉ុនមិនបាច់ឲ្យពោបានប៉ុនជឿដល់ចំណុចហ្នឹងហើយនៅណាមានការយល់ដឹងរហូតដល់កន្លែងថាបើចូលប៉ុនមិនចាំបាច់គេឲ្យប៉ុនក៏បានប៉ុនដែរបើញាតិញោមយល់ដល់ចំណុចហ្នឹងនឹងមានន័យថាញាតិញោមចេះ ចេះធัวអាបានខ្លះហើយណាចេះបានខ្លះហើយហើយបើនៅតែថាបើគេមិនអោយពោអត់សบายចិត្តមានន័យថាសទ្ធាញាតញោមនឹងចាស់តែខ្លួនប៉ុនសទ្ធាកូនក្មេងសទ្ធាកូនក្មេងរបៀបម៉េចដោយកូនក្មេងនឹងឧទាហរណ៍ថាអឺគេបញ្ជោថាកូនឯងខំរៀនទៅចំពុកឲ្យលុយចាយឬក៏ចំពុកឲ្យគ្រាប់ស្ករ អីចឹងទៅក្មេងក៏ចូលខំរៀនចឹងទៅយ៉ាងណាមិញប៉ុនបើសិនជាយើងក្រន់តែចូលតាមពាក្យបញ្ជោឲ្យពោក៏នៅតែប៉ុនយើងប៉ុនប៉ុនចូលចូលនឹងហៅតែប៉ុនចូលចូលប៉ុនក្មេងក្មេងប៉ុនខ្ចីខ្ចីប៉ុនតិចតិចណាប៉ុនខ្សោយខ្សោយចុះអ្នកដែលយល់ប៉ុនច្បាស់ អ្នកយល់បនច្បាស់ញាតិញោមមានតលួចធ្វើមិនបាច់ឲ្យអ្នកដឹងមកលើកឧទាហរណ៍ណាឧទាហរណ៍នាងទេវលេជទេវធីតាកាលដែលនាងនៅរស់នៅជាមនុស្សព្រះថេរមួយអង្គព្រះមហាកស្សបៈលោកតបិណ្ឌបាទ ដើរទៅលោកបិណ្ឌបាតនាងនឹងយកលេខទៅដាក់ដល់តែយកលេខទៅដាក់ត្រឡប់មកវិញពោះចឹកស្លាប់ទៅកើតជាទេពធីតាសម្លឹងមើលថាតើអញបានធ្វើបុណ្យអីណោះបានជាបានសម្បត្តិដ៏មហិមាយ៉ាងនេះសម្លឹងមើលទៅថាអូបុណ្យនេះតិចណាស់បុណ្យបុណ្យតិចមែនទែនដាក់តែលេខ មកផ្ទិលនឹងដល់ព្រះមហាក শ্য បៈដូច្នេះប្រសិនបើអញមិនប្រឹងប្រែងតទៅទៀតទេវាគង់តែអស់អញ្ចឹងសុំមកបន្តប៉ុនរឿងបន្តប៉ុនណាអត់មាន អ្នកណា ប្រាប់អត់មានអ្នកណាបង្ខំអត់មានអ្នកណាបញ្ជោពីព្រោះនាង ដឹងដោយខ្លួនឯងថា សម្បត្តិនេះ គឺបានដោយសារប៉ុនណាយល់ណាយល់ខ្លួនឯងអញ្ចឹងលោភធ្វើញាតិញោម មកបោះច្រាស់គាត់ព្រះមហាកសបៈនៅនីសត្តបណ្ណកុហានៅនីភ្នំវេភរៈក្រុងរាជក្រឹសសពថ្ងៃហ្នឹងហើយមកបោសអត់ឲ្យនរណាឃើញទៀតអត់ឲ្យនរណាឃើញលួបមកបោសពេលយប់លួបមកបោសព្រះមហាកសបៈព្រឹកឡើងរៀបនឹងបោសស្រាប់តែឃើញដីនឹងស្អាត លោកក៏គិតទៅទំនងជាមានភិក្ខុសាមណេរជាសិស្សគុណនឹងមកបោហើយយ៉ាងតាមមើលក៏ហីទៅយប់ស្អែកមកលបបោទៀតយប់ស្អែកមកលបបោទៀតប៉ុន្តែលោក ចាំមើលមិនណាចេះតែមកបោដល់តែរាត្រីមួយលោកអត់សឹងលោកអង្គុយចាំមើលឃើញពន្លឺពន្លឺនាងទេពធីតាហ្នឹងបានលោកសួរថាណណាបាននាងនឹងឆ្លើយថាខ្ញុំម្ចាស់ជាសិស្សរបស់លោកម្ចាស់ អីអាត្មាមានដែរសិស្សមានសិស្សស្រីវិញកាលចេះខ្ញុំកណាដែលនាង ម្នាក់ដាក់លេខប្រគិនលោកម្ចាស់ពីថ្ងៃមុននោះអីអើហើយនាងទៅឯណាសប្ថ្ងៃនេះថាទៅកើតនៅទេពធីតាជាទេពធីតាហើយអើប៉ណ្ណឹងបានឈប់បោះឈប់អីទៅវិញលោកថាអញ្ចឹងទេលោកម្ចាស់ហើយខ្ញុំកណាមានប៉ុនតិចណាស់សូមអនុគ្រោះឲ្យខ្ញុំកណាបានធ្វើប៉ុនបន្តិចទៀតបានថាបានបានណាលោក លោកអត់ឲ្យបោសតទៅទៀតតវ៉ាតវ៉ាលោកផ្ទះដៃផាំងទៅភញាក់ហោះដែតទៅលើមេឃបាត់នឹងយំពីចងាយលោកម្ចាស់ហើយអនុគ្រោះឲ្យខ្ញុំកណាធ្វើទៀតយំទៅលឺទៅដល់ព្រះសម្មាសម្ពុទ្ធលែងហ៊ានមកទៀតលោកស្ដីថានាងឯងល្មមហើយប៉ុនប៉ុណ្ណឹងបានហើយទុកឲ្យគេធ្វើខ្លះពួកអ្នកទាំងពួងនោះសិតតែប្រាថ្នាធ្វើប៉ុនជាមួយព្រះមហាកស្សបៈនឹងឯងណា អានេះអាត្មាគ្រាន់តែចង់និយាយថា ដំណើរដែលអ្នកយល់បុណ្យពិតប្រកបនេះញាតិញោមគឺមិនចាំបាច់អ្នកណាបញ្ជូលឡើយណាពីព្រោះបុណ្យសម្រេចនៅក្នុងចិត្តបុណ្យសម្រេចនៅក្នុងចិត្តមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយា ធម្មជាតិបុណ្យឬបាប សម្រេចតែអំពីចិត្តដើម្បីឲ្យយល់ថាបុណ្យមិនបាច់ចាំអ្នកឲ្យពោមិនមែនថាលោកអាចារ្យឲ្យពោនឹងខុសទេប៉ុន្តែខុសត្រង់តែឲ្យពោតម្លងធัวទេសតែប៉ុណ្ណោះទេ តែបើថាក្រៅពីពេលទេសឲ្យពោលឺអត់អីទេណានឹងក៏ជាការលើកទឹកចិត្តអ្នកធ្វើប៉ុន្តែបើឲ្យពោប៉ុណ្ណឹងជាមួយលោកទេអាចារ្យនឹងកើតជាតិក្រោយថ្លង់មុនគេសំទោសណានិយាយចំចំហ្នឹងណា អឺប្រៀបជាមួយបាបវិញណាប្រៀបជាមួយបាបវិញ ពេលដែលយើងជេរប្រតិចអ្នកមានគុណជេរប្រតិចប្រសង់ធ្វើបាបគ្រប់អន្លើគ្មានដែលអ្នកណាឲ្យពួរឲ្យយើងធ្លាក់នរកទេ មានណាដសាធុសាធុណាកូនបានជេរម៉ែបោះ4 10ម៉ាត់ថ្ងៃនេះសូមឲ្យកាត់ជាតិណាណាបានធ្លាក់នរកចោមានណាចាំបាច់ឲ្យពោអញ្ចឹងតែបើបាបមានពិតជាធ្លាក់ហើយនរកនោះ មែនឬមិនមែននេះចាំបាច់អ្នកដាក់តម្លាយឲ្យបានធ្លាក់នរកទេអត់ទេ ដូចជាស្ដេចកលាបកស្ដេចកលាបកនឹងសម្លាប់ខន្តវាទីតបោះកាត់ដៃកាត់ជើងកាត់ច្មោះកាត់ស្លឹកតិចកាត់ស្អីស្អីទាំងអស់រហូតដល់ទៅលោកសន្លប់បាត់ហើយក៏ធាក់ចំដើមទ្រូង ផ្ចាញ់ផ្សារខន្តីហើយក៏ដើរចេញទៅមានបណ្ឌិតបរោះម្នាក់ជាបរិវាររបស់ស្ដេចកាឡាប៉ុកនឹងដែរតែមិនចូលរួមសម្លាប់ទេ ពេលដែលពរាជានឹងដើរចេញទៅគាត់ភ័យព្រួយណាស់ភ័យព្រួយត្រង់ថាពរាជានេះបានសម្លាប់អ្នកមានគុណធម៌ដ៏ខ្ពង់ខ្ពស់ខ្លាចក្រែងលោឧបទ្រពចង្រៃបាបនឹងវាមានដល់ប្រជានរាជនៅក្នុងនគរនឹងខ្លាចនគរនឹងអន្តរាយ ដូច្នេះក៏ទៅប្រមូលដៃប្រមូលជើងយកមកដាក់តរុំហើយក៏សុំទោសថាបបពិតលោកម្ចាស់ដល់ចម្រើនហើយអំពើនេះជារបស់ព្រះរាជាតែម្នាក់ទេ ប្រជាជននៅក្នុងទីក្រុងអត់ដឹងអីទេ សូមកុំឲ្យចង្រៃឧបទ្រពទាំងឡាយកើតដល់នគរយើងឡើយ សូមលោកម្ចាស់កុំមានបតិអអន់សូមកុំឲ្យបាបកម្មពីវេរានឹងធ្លាក់ដល់នគរយើងឲ្យសោះបាន ខន្ធវាទីតបោះថាមនាលបរោះកុំថាឡើយប្រជាជន អ្នកមិនដឹងហេតុសូមបីតែបរិជាអ្នកកាត់ដៃកាត់ជើងអាត្មាក៏អាត្មាសូមឲ្យព្រះអង្គបានសុខដែរណាក៏អាត្មាសូមឲ្យព្រះអង្គបានសុខដែរសូមព្រះអង្គកុំមានទុកឡើយកុំថាឡើយអ្នកដែលមិនបៀតបៀនអាត្មា សំបីតែអ្នកប្រហាអាត្មាក៏សូមឲ្យអ្នកនោះរួចចាកកម្មពីវេរានេះជាការឲ្យពរដោយចិត្តមេត្តាប៉ុន្តែដើរចេញមិនបានប្រមាណផងក៏ពធរីស្រោបបាត់ទៅ ហើយទៅកើតនៅក្នុងអវជ័យមហានោនរៈតាមពិតមិនមែនសម្រេចលើនរណាឲ្យឡើយអយតោមលឹងសមុទ្ថាយតមេវខាតតិច្រេះកើតអំពីដែកណាវាស៊ីនៅដែកនោះបាបកើតអំពីបុគ្គលណាវាសម្រាប់បុគ្គលនោះ បុណ្យកើតនៅក្នុងសន្តានបុគ្គលណាវាធ្វើឲ្យអ្នកនោះបានសេចក្តីសុខសុខញាតិញោមឧទាហរណ៍ដូចគណៈស្ដាប់ធัวប្រសិនបើបរិយាកាសស្ងាត់ស្ងៀមញាតិញោមស្ដាប់ទៅយល់ទៅយល់ទៅយល់ទៅចិត្តនឹងវាសុខស្ងប់ប៉ុណ្ណឹងកង្វល់ពីផ្ទះប៉ុន្មានក៏បាត់ដែរនេះបើស្ដាប់ធัวយល់យល់យល់ធัวព្រោះធัวខុសពីរឿងរបស់អ្នកស្រុកខុសពីរឿងដែលយើងធ្លាប់ជជែក ពីព្រោះណាកាលណាបើយើងនិយាយសួរគ្នាណាមិនទៅឈឺអីខ្លះមិនទៅកូនយ៉ាងមិនហើយសិតតែសួរឲ្យកង្វល់ទាំងអស់គ្នាក៏ប៉ុន្តែធัวគឺជាការដោះស្រាយការចោត និងជាការដោះស្រាយនៅបញ្ហាទាំងឡាយនៅក្នុងជីវិតព្រះពុទ្ធទ្រង់ឃើញយើងទាំងឡាយដែលរស់នៅ ក្នុងសេចក្តីទុកយ៉ាងនេះ ទៅព្រះអង្គស្វែងរកមោគធัวគឺធัวដែលរួចផុតអំពីបញ្ហាទោះបីយើងមិនផុតជានិច្ចតែយើងអាចផុតពេលដែលយើងស្ដាប់យើងពិចារណាមួយពេលមួយគ្រាចិត្តនឹងបានស្ងប់មួយពេលមួយគ្រា នេះគឺជាអានិសង្សដោយលោកម្ចាស់គាត់លើកគាត់លើកឡើងដំបូងបាញ់មិញគាត់ថាការស្ដាប់ធម៌បានអានិសង្ស5 ណាលោកអ៊ំចាគាត់ចេះគាត់ដឹងអញ្ចឹងល្អអាត្មាអនុមោទនាព្រោះជួយប្រាប់ញាតិញោមពុទ្ធបរិស័ទអញ្ចឹងណាទី1គឺអសុតាំងសណាតិបានលឺពាក្យដែលមិនធ្លាប់បានលឺហ្នឹងណាអ្នកស្ដាប់ធម៌ទាំងឡាយជួនកាលមិនស្ដាប់យោចេះទេមិនស្ដាប់យោអានិសង្ឃបច្ចុប្បន្ននឹងទេគាត់ស្ដាប់ធម៌ចង់ឲ្យកើតជាតិក្រោយបានឆ្លាតខុសហើយញាតិញោម អានិសង5អត់ពាក្យប៉ុនជាតិក្រោយទេ អានិសង5នៃការស្ដាប់ធម៌ពាក្យប៉ុនឥឡូវហ្នឹងពាក្យប៉ុនពេលកំពុងស្ដាប់ហ្នឹងក៏ប៉ុន្តែទល់តែស្ដាប់ដោយសេចក្តីគោរពសុខសូសាំងលពតេបញ្ញងស្ដាប់ដោយល្អពាក្យថាស្ដាប់ដោយល្អគឺតាំងចិត្តស្ដាប់ឲ្យយល់តាំងចិត្តស្ដាប់មិនងាកងាកទៅរកស្អីនឹងឯងមើលថាស្ដាប់ដោយល្អមិនបាច់សំពះក៏បានដែរចង់អង្គុយបត់ជើង ចង់អង្គុយពេនភ្នែនចង់អង្គុយសដោកជើង អត់បញ្ហា តែបញ្ហាគឺត្រូវផ្ចង់សតិស្ដាប់ឈ្មោះថាស្ដាប់ធម៌ដោយគោរពកាលណាស្ដាប់ដោយគោរពស្ថានភាពស្ងាត់អ្នកទេសក៏បញ្ចេញអស់ពីសមត្ថភាព វាមិនបែកកម្មដ្ឋាន មិនបែកសមាធិចេះទៅរកធម៌ទេសបាននឹងចឹងអឺទី1អានិសង្ឃចាំមើលចាំមើលយើងគិតមើលថាតើចាំជាតិក្រោយឬក៏ត្រូវបានឥឡូវហ្នឹងទី1អសុតੰសនាតិ ស្ដាប់ឮពាក្យដែលមិនធ្លាប់ឮណាអត់ធ្លាប់ឮពីព្រោះធัวច្រើនណាស់យើងមិនតាន់បានអានចប់ទេ មិនតាន់បានស្ដាប់អស់ទេស្ដាប់មកគ្រេអាចឮពាក្យថ្មីមួយអ្វីដែលឮពាក្យថ្មីដែលយើងមិនធ្លាប់ឮនឹងឯងនឹងឯងជាអានិសង្ឃអានិសង្ឃដែលត្រូវឮត្រូវបានឥឡូវហ្នឹងទី2សតੰបរិយោតបេតិដែលធ្លាប់ស្ដាប់ពីមុន ណាធ្លាប់ស្ដាប់ពីមុនមកហើយវាមិនសូវច្បាស់ឬវាមិនសូវច្បាស់យល់វាមិនសូវច្បាស់ស្ដាប់ទៀតស្ដាប់ទៀតយល់ជាងមុនស្ដាប់ទៀតយល់ជាងមុនគឺក្នុងគណៈពេលដែលយើងស្ដាប់នេះឯងចំណុចទី3ចំណុចទី3កੰខាំងវិហនតិកាលណាបើយល់ វាទៅកំចាត់បងសេចក្តីសង្ស័យពីមុនខ្ញុំសង្ស័យចេះសង្ស័យចោះបុណ្យចេះបាបចេះតែស្ដាប់យូរទៅយល់ទៅយល់ទៅវាអស់សង្ស័យទៅណាអស់សង្ស័យអ្នកដែលស្ដាប់ធัวយូរទៅលែងចេះសួរខ្ញុំធ្វើអញ្ចឹងបានបុណ្យអត់ខ្ញុំធ្វើអញ្ចឹងបានបុណ្យមិនមែនលែងចេះសួរមិនចេះសួរមិនលែងចេះអាហ្នឹងមានន័យថាយល់យល់បុណ្យទៅចុះរបៀបអ្នកសួរដែលអត់ចេះនោះគឺ ធ្វើបុណ្យចេះដែរក៏ប៉ុន្តែសួរថាខ្ញុំធ្វើចឹងបានបុណ្យប៉ុន្មានខ្ញុំធ្វើចឹងបានបុណ្យមិនហ្នឹងគឺអត់ចេះបុណ្យអត់ស្គាល់បុណ្យមានន័យថាសង្ស័យនៅ មានព្រោះមិនតន់ស្ដាប់ធัวដោយយកចិត្តទុកដាក់ឲ្យទៅលើញាតញោមសួរថាខ្ញុំកណាធ្វើចឹងបានបុណ្យអត់បានបុណ្យប្រមាណអានិសង្ឃប្រមាណអាត្មាចង់ទៅសើចអាមើលមុខថាញោមខ្លះនឹងស្ដាប់ធัวតាំងពីអាត្មាមិនតន់កើតម៉េះនេះ គ្រាន់តែពាក្យថាបានបុណ្យអត់មិនតន់ចេះផងមិនមែនជាការសើចចំអកទេវាការហួសចិត្តថាតើចំណាយពេលទៅវត្តធ្វើអីចំណាយវត្តទៅវត្តធ្វើអីបើទុកដាំលូលក់ទៅមិនគ្រាន់បើជាងណាទុកដាំពោតលក់ទៅមិនគ្រាន់បើជាងតើពេលវេលាដែលទៅស្ដាប់ធัวបើបោកសរុបម៉ោងអស់ច្រើនហ្នឹងដើម្បីអ្វី នៅពេលដែលញាតិញោមសួរថាខ្ញុំកណែធ្វើអញ្ចឹងបានបន់អត់ណា ស្មាគ្រាន់តែទាហរណ៍ចេះនៅក្នុងជីវិតយើងម្នាក់ម្នាក់វាគ្មានអ្នកណា ដឹងខ្លួនយើងជាង ខ្លួនឯងបើយើងខ្លួនឯងមិនស្គាល់ខ្លួនឯងគ្មានអ្នកណាមកស្គាល់ខ្លួនយើងទេហើយជឿថាប៉ុននឹងនៅឯណាថាប៉ុនវានៅ ក្នុងចិត្តឯណែបើអ្នកណាហ៊ានឆ្លើយថាធ្វើប៉ុនអញ្ចឹងវាបានចេះចេះអ្នកឆ្លើយនឹងក៏យ៉ាប់ដែរគឺគ្រាន់តែជាការបញ្ឆោតអ្នកធ្វើប៉ុនតែប៉ុណ្ណោះ ឧទាហរណ៍ប្រកេនប៉ណ្ណេះប៉ណ្ណេះប៉ណ្ណេះខ្ញុំកណាបានប៉ុនប៉ុន្មានអូខ្ញុំឯងតែប៉ុណ្ណេះកើតឋានសួគ៌មានស្អីទៅដឹងមានស្អីទៅវាស់គ្រាន់តែជាការបញ្ឆោតអ្នកល្ងងទៅប៉ុណ្ណោះប៉ុនពិតប្រកបមានតែខ្លួនឯងនិងអ្នកដែលមានបរចិត្តវិជាឧទាហរណ៍ដូចព្រះព្រះសម្មាសម្ពុទ្ធព្រះអង្គជាក៏បានណែអ្នកឯងធ្វើប៉ុនអញ្ចឹងជាតិនេះអ្នកនឹងមានឈ្មោះនេះអ្នកកើតយ៉ាងនេះនឹងបានប៉ុនចេះកើតជាស្ដេចជា មន្ត្រីអីយ៉ាងនេះព្រះអង្គដឹងពីព្រោះព្រះអង្គជ្រាបទៅដល់ បុណ្យរបស់យើងហើយជ្រាបទៅដល់អនាគតជាតិរបស់យើងតែក្រៅពីព្រះសម្មាសម្ពុទ្ធក្រៅពីអ្នកមានបរចិត្តវិជាមិនអាចឲ្យចម្លើយថាប៉ុននឹងបានប៉ុណ្ណាបានទេបើនរណាហ៊ានឆ្លើយនៅនោះអាត្មាចង់ប្រើពាក្យមួយម៉ាត់ថាបោកប្រាស់ពីព្រោះសំបីឈ្មោះប៉ុនកឋិនបាន អានិសង5ប៉ុននេះបានអានិសងប៉ុណ្ណេះប៉ុណ្ណោះគ្រាន់តែជាឈ្មោះដែលយើងសំដែងតាមព្រះតែប៉ុណ្ណោះតែធៀបពិត អ្នកមកធ្វើបន់ទាំងអស់គ្នាមិនអាចបានបន់ស្មើគ្នាទេឲ្យអានិសង្ឃស្មើគ្នាមិនបានជាដាច់ខាតឧទាហរណ៍ថាអ្នកខ្លះមកស្ដាប់ធូរគោរពណាស់ស្ដាប់ដោយយកចិត្តទុកដាក់ណាស់អ្នកខ្លះទៀតស្ដាប់អាឡ័យតែនិយាយគ្នាសួរថាយើងទៅឲ្យបន់ស្មើគ្នាមិនកើតសំបីតែពេលយើងចែកបន់យើងថាសូមឲ្យបានបន់ស្មើស្មើគ្នានេះគ្រាន់តែជាការរាប់អានគ្រាន់តែជាចិត្តអនុគ្រោះរបស់ម្ចាស់បុណ្យដែលសម្ដែងទឹកចិត្តថាឲ្យបនបុណ្យស្មើស្មើគ្នា តែការពិត ការដែលសម្ដែងធម៌ទៅដូចជាភ្លៀងមួយមេអញ្ចឹងអ្នកទទួលទឹកភ្លៀងបានច្រើនឬតិចមិនអាចនិយាយថាស្មើគ្នាបានទេ បើគេមានប្រដាប់ត្រងធំបានទឹកច្រើន តែបើមានក្អមមាត់តូចទៅត្រងដែរបានទឹកតិចឬក៏មានធុងមាត់ធំមែនតែធ្លុះគូតត្រងហើយក្រន់តែសើមសើមក៏អស់ទៅនឹងចឹង มันអាចស្មើគ្នាទេអញ្ចឹងហើយបានជាសូមបីតែអ្នកទៅស្ដាប់ធម៌ផ្ទាល់ជាមួយព្រះសម្មាសម្ពុទ្ធអ្នកខ្លះបានសោតាអ្នកខ្លះបានសកតិអ្នកខ្លះបានអនាគាអ្នកខ្លះបានជាព្រះរហន្តអ្នកខ្លះបានយល់ត្រូវបានដល់សារណៈជាទីពឹងអ្នកខ្លះទៀតអត់បានអីទាំងអស់ប៉ុន្តែប្រពុតសំដែងគឺដើម្បីទាំងអស់គ្នាណាដើម្បីទាំងអស់គ្នា បើអ្នកណាឆ្លើយថាធ្វើអញ្ចឹងទៅបានប្រកបជាបានអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងអ្នកនោះឈ្មោះថានិយាយបថុយប្រឋាន គ្មានមូលដ្ឋានច្បាស់លាស់ប្រឆោតតែអ្នកអត់ចេះតែប៉ុណ្ណោះសូមបីរឿងកម្មផល ប្រងសម្ដែងថាធ្វើល្អវិបាកនឹងបានល្អធ្វើអាក្រក់វិបាកគឺផលនឹងបានអាក្រក់ប៉ុន្តែពេលដែលព្រះអង្គបញ្ជាក់ណាជាមើលព្រះអង្គបញ្ជាក់ណាមិនដូចជាការយល់របស់ យើងទេ នៅក្នុងជលកម្មវិភង្គសោតព្រះអង្គសម្ដែងអំពីកម្មផលសម្ដែងអំពីកម្មផលណាយើងមិនថ្មនិយាយនេះញាតិញោមតើតែគិតកុំយកសទ្ធាយកមកប្រើយកគំនិតយកមកគិតព្រោះគ្រាន់តែសម្ដែងឲ្យជឿប៉ុនមិនខ្វះទេអ្នកសម្ដែង តែលក្ខណៈសម្ដែងឲ្យគិតមិនសូវមានអ្នកសម្ដែងអញ្ចឹងបានថ្មបដូរពីសរសើរបដូរពីសទ្ធាសម្ដែងថាបានប៉ុនច្រើន ឲ្យញាតិញោមគិតវិញពីព្រោះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងយល់បានដោយចិន្តាមយៈបញ្ញាសតៈហើយនឹងចិន្តាមយៈបញ្ញាគឺការគិតសំបីក្នុងប្រគាថាមួយប្រងសម្ដែងថាអ្នកដែលធ្វើបាបតែងធ្លាក់ទៅកាន់នរកអ្នកដែលធ្វើបុណ្យតែងទៅឡើងទៅកាន់សុគតិភពសិក្សាពាក្យនឹងសិនកំតន់ជឿនៅ ក្នុងប្រសូតដែលព្រះអង្គសម្ដែងអំពីអ្នកខ្លះជាតបោះជាព្រាម ជាអ្នកមានឫទ្ធិមានបារមីមានបរចិត្តវិជាទៀតក៏ប៉ុន្តែវាដឹងមិនគ្រប់ឧទាហរណ៍ចង់ដឹងរឿងអីបងអោនទៅទើបដឹងរឿងហ្នឹងវាមិនមែនជាសัพញ្ញត្តិញាណមានព្រាមខ្លះក្នុងលោកនេះគាត់ចម្រើនឈានហើយបាននៅអភិញ្ញាអាចទៅលេងឋានសួគ៌ក៏បានទៅឋាននរកក៏បានដែរ ហើយគាត់ពិចារណាមើលថាតើមនុស្សដែលគាត់ធ្លាប់ស្គាល់ដែលធ្លាប់ធ្វើល្អនោះស្លាប់ទៅកើតឯណាដល់គាត់ចូលឈានមើលទៅដឹងថាទៅកាន់ឋានសួគ៌គាត់ក៏ឯកភាពថាអូអ្នកធ្វើបុណ្យតាមពិតទៅកើតឋានសួគ៌អញ្ចឹងគាត់បញ្ញត្តិពាក្យមួយថាឲ្យតែអ្នកធ្វើបុណ្យតែងតែកើតឋានសួគ៌ ហើយគាត់ក៏យល់អញ្ចឹងថានឹងគឺត្រឹមត្រូវដល់តែព្រះសម្មាសម្ពុទ្ធវិញព្រះអង្គវិនិច្ឆ័យប្រាប់បរិស័ទរបស់ព្រះអង្គថា ត្រង់ដែលព្រាមឃើញអ្នកធ្វើបុណ្យនោះទៅកើតឋានសួគ៌តថាគតឯកភាពក៏ប៉ុន្តែត្រង់ដែលព្រាមនិយាយថាឲ្យតែអ្នកធ្វើបុណ្យសុទ្ធតែកើតឋានសួគ៌តថាគតបដិសេធណា អញ្ចឹងពាក្យពិតណាញាតិញោមមិនចូលចិត្តយើងទាំងអស់គ្នាទេ ពាក្យពិតពាក្យពិតរែងស្លែងក៏ប៉ុន្តែ ពាក្យពិតនោះ គឺជាថ្នាំដ៏ស័ក្តិសិទ្ធិបើមនុស្សព្រមស្ដាប់អញ្ចឹងព្រះអង្គណែនាំឲ្យយើងធ្វើបុណ្យតែព្រះអង្គមិនអះអាងថាឲ្យតែធ្វើបុណ្យសុទ្ធតែកថាសួរទេព្រោះហេតុអ្វីពីព្រោះក្នុងជីវិតរបស់យើងម្នាក់ម្នាក់មិនមែនបុណ្យជានិច្ចទេ សំបីឥឡូវហ្នឹងឈ្មោះថាមកធ្វើបុណ្យសួរថាបុណ្យរហូតទេជាការក្រណតែស្ដាប់ធូរតាំងចិត្តស្ដាប់មួយម៉ោងឲ្យចប់ហ្នឹងមិនចប់ហ្នឹងអនណាដើរមកប៉ះជើងបន្តិចក៏ខឹងទៅឬក៏កំពុងតាំងចិត្តស្ដាប់នឹងអ្នកណានិយាយតម្លងតិចក៏ខឹងអ្នកនិយាយនឹងទៅឃើញវាលាយទេច្រើនតលាយចឹងទេញាតិញោមសំបីតែយើងអត់និយាយទេប៉ុន្តែមានអ្នកនិយាយយើងទៅទៅចិត្តខឹងវាគាត់នេះអញកំពុងស្ដាប់ទោះលោឡាលោឡា នឹងចិត្តនឹងបនទេចិត្តអញ្ចឹងបនទេចិត្តអញ្ចឹងបនទេចិត្តខឹងអ្នកលោឡានឹងបនទេអត់ទេតោសៈបាត់ហើយនឹងអញ្ចឹងអញ្ចឹងបច្ចុប្បន្នយើងដឹងថាអ្នកនឹងធ្វើបនច្រើនទៅវត្តច្រើនធ្វើបនច្រើនប៉ិនមិនប្រកាសថាគាត់អត់ជេរទេណាញាតិញោមនៅជេរទេនៅជេរទេអត់ឆ្លើយ នៅជេទេនៅខឹងទេនៅចេះចំណែនគេទេហ្នឹងហើយគ្រាន់តែផ្លាកយើងមើលមកមកបួសយើងគិតថាសិទ្ធិអ្នកមកសាងភ្នោះសាងសន្សំបុណ្យប៉ុន្តែសុទ្ធតែលោកបួសសិទ្ធិល្អទេមែនទេអាត្មាក៏វាមិនល្អអីប្រហែលដែរជួនកាលចិត្តលោកនឹកកូនគេយ៉ាងដែរ